នេះឯងចង់បំផ្លាញក្រុមហ៊ុនយើងមែនទេឆ្លើយត្រង់បងប្រធានមិនក៏បងនិយាយអញ្ចឹងខ្ញុំមានចិត្តឯណាទៅបំផ្លាញក្រុមហ៊ុននោះបើរងថ្ងៃខ្ញុំបានប្រាក់ខែ បានការងារពីក្រុមហ៊ុនដែរនឹងទៅរស់បានមកដល់សប្តាហ៍ថ្ងៃនេះនេះបើឯងខ្ញុំម្ដងមិនក៏ឯងធ្វើដឹងដែរអញ្ចឹងខ្ញុំខកអីបងប្រធានខ្ញុំអត់យល់ពីបងប្រធានពងនិយាយនេះនេះឯងមើលមើលតើវាខុសឬត្រូវមុខតំណែងណា សរសេរមើលខុសប៉ាត់ណាប៉ាត់ណីឯខាងកណីវិញណាមើលអញញ៉ៃដឹងស្អីឯងដឹងឯងមេធំណាទេមិនស្ដីខ្ញុំនេះថាខ្ញុំនេះធ្វើកម្មកើតស្រ័យនិយាយមើលថាមូលហេតុអីបានស្រ័យឯងធ្វើការធ្លាក់ដៃខ្លាំងមែនហ៎គឺ ព្រះម៉ោង9បាត់ហើយនេះព្រោះម៉ោងធ្វើការបាត់ហើយបងមិនថាទេមកទៀតនេះអឺគាត់ទេមកស្ដីឲ្យបងទៅហើយបងធ្វើម៉េចនិយាយមកគាត់ថាម៉េចទៅបើដេកហួសម៉ោងអញ្ចឹងអូយបងអញលើកសិនទៅហើយចេះតរឡែដោះសារសិនទៅបើបងអាចលើកប្រយ័ត្នមានរឿងធំលើកសិនណាឡូសារ៉ៃឥឡូវនេះសួរបងបាទបងបាទបាទ អូមុនហ្នឹងខ្ញុំទៅដល់ពាក់កណ្ដាលផ្លូវបង តែចៃដន្យម៉ូតូបាយកង់បងអើយបងឥឡូវខ្ញុំពងបដាម៉ូតូទៅប៉ះហើយបងគឺមានអញ្ចឹងផងតែមិនអីទេប៉ះកង់ម៉ូតូហើយស្រ័យទៅតែចុះបងអត់អីទេបងតិចទៀតខ្ញុំទៅដល់ក្រុមហ៊ុនលើហើយបងសុំទោសណាបងណាថាមិនទេស្រ័យឯងអាចធ្វើការនៅផ្ទះបានប្រើ laptop ស្រ័យឯងសិនទៅមិនមិនចង់ឲ្យធ្វើការនៅក្រុមហ៊ុន បាទបងបាទអរគុណច្រើនបងយេជាយោសบายចិត្តណាយេឡាឡាឡាឡាឡាហើយថៃនឹងបងសរាយហើយបានធំសบายចិត្តម៉េះថៃមេតឡើងតំណែងឲ្យមែនហើយក៏គេនេះដេញចេញពីកន្លែងធ្វើការអូនមិនអញ្ចឹងទេ ហើយក៏មិនមែនឡើងតំណែងហើយក៏មិនមែនដេញចោលដែរគឺមេរបស់បងប្រាប់ថាឲ្យបងធ្វើការនៅផ្ទះនេះជាអ្វីដែលបងចង់បានយូរហើយណាហើយបងអត់ហ៊ានស្នើសុំទេយូរហើយហើយឥឡូវបានដូចអំណងដោយមិនចាំបាច់ខំទេនេះសុបាយចិត្តមែនតែនអូនអើយហើយអញ្ចឹងម៉ែមិនព្រមបញ្ញាប់ទៅមួយទឹកមួយអីដកកៅអៅហើយយក laptop ធ្វើការទៅនៅនឹងធ្វើអីទៀតបងសុំគេងតែ1ម៉ោងទៀតទេហើយចាំងើប មានណាគេដឹងថាយើងធ្វើអីណាបើមកអញគេអូនក៏គេណែព្រាត់អត់អស់ល្ងួយផងតោះគេគេ ធ្វើការយើងទៅដូចធុញធុញមកទេហើយតែបើមិនធ្វើវាអត់ឲ្យធ្វើអត់មានលុយចាយអត់មានលុយគ្រប់គ្រងគ្រួសារការងារដដែលដដែលមានឃើញរីកចម្រើនអីសោះប្រាក់ខែក៏គ្មានឃើញលើកកម្ពស់អីដែរ ការនៅផ្ទះសោះហ្នឹងណាគ្មានអ្នកគេយកកាមេរ៉ាមកដកដល់នេះទេថ្ងៃមុនលេងចិត្តឈ្នះហើយហ្នឹងលេងទៀតសិនហ្គេមគេបង្កើតឲ្យលេងបើយើងមិនលេងដូចមិនគ្រប់ត្រូវបច្ចេកវិទ្យាថ្មីគេចឹងចឹងមានតែលេងទៀត វាសម្លាប់វាទៅប្រូប្រូទិញទូកមួយបើអត់ទិញងាប់លើអីប្រូប្រូអូអូងាប់លើអឺអឺខាត់មកទៅអីការងារស្អីពុំរវល់ផង សូមបងមិនថាតាគាត់ទេមកទៅអីការងារធ្វើឲ្យខ្លះខ្លះអស់ហើយតាអាឡូយប់សួរបងនេះសរៃណាណាបង Telegram ប្រហែលដងអីហើយមានមើលអត់ហ្នឹងបងត្រូវការសរៃនេះបញ្ចូលតន័យការងារអញ្ញាផងហើយសរៃបងឃើញហ្នឹងអូបាទបងខ្ញុំឈឺពោះហ៎បងខ្ញុំចូលបន្ទប់ទឹកពីរបីដងហើយតែមិនចាញ់មកមិញណា បាទបងបាទអើយដឹងស្អីទេឲ្យតែប្រញាប់ការងារនឹកឃើញតែសារាយចុះអ្នកផ្សេងមិនប្រើខ្លះទៅពុញកុំត្រូវការលុយកុំឲ្យខ្ជិលត្រូវការ មើលខ្ញុំមានការចង់និយាយជាមួយបងឯងបន្តិចរឿងអីគេបងពងធ្វើការមានការអីចុះមកនិយាយគ្នានៅក្រមមកអើយអត់ទេបងឯងឡើងមកបន្តិចមកគឺនិយាយតែមួយផ្លែទេវាមិនខាតពេលបងឯងប្រហែលម៉ោងទេហ្នឹងហើយបងតើអើយបងតើអើយមិនដឹងមានរឿងសំខាន់អីទេប្រពន្ធខ្ញុំមកនិយាយគ្នានៅក្រមក៏មិនបានដែរ ប្តីអង្គុយសិនមកអូនមានរឿងសំខាន់ប្រាប់បងណាហើយរឿងនេះយើងមិនអាចតែនិយាយនៅខាងក្រោមបានទេព្រោះថាបើសិនជានិយាយទៅម៉ាក់គាត់ដើរមកកាត់លឿប្រកាសជាចាប់សពគ្រប់ម្ខាននេះម៉ាអង្គុយសិនមកមានរឿងអីក៏ចាំនិយាយមកបងប្រញាប់ទៅធ្វើការវិញទោះបីធ្វើការនៅផ្ទះស្រួលក៏ត្រូវធ្វើការដែរអីក៏ត្រឹមត្រូវម៉ែលោកប្តី ក្រែងរាល់ថ្ងៃនេះក្រោកទៅធ្វើការស្ទើរតែមិនទាន់រាល់ថ្ងៃតើអីបានជាមេនេះឲ្យធ្វើការនៅផ្ទះអចង់បង្កាច់ព្រោះតែខ្ជិលងើបមួយទឹកដោះធ្មេញទៅធ្វើការនោះអីអូកុំតបាយច្រើនពេកមានរឿងអីក៏ឆាប់និយាយមកបើអត់និយាយបងទៅវិញណាឈប់សិនគឺថាថ្ងៃស្អែកនេះលីសានិងវិសាឡា គេចង់មកជប់លៀងផ្ទះយើងព្រោះឮថាបងនេះអត់ទៅធ្វើការហ្នឹងណាចឹងបងមិនចង់នៅជប់លៀងទេអ្ហ៎មែនហើយពួកគេមកពីកាលយីពួកនេះបងហៅឲ្យព្រមមកទេឥឡូវចង់មកបញ្ញាអារម្មណ៍អញ្ចឹងបើរឿងបែបនេះហ៎បានបងចាប់អារម្មណ៍ហ៎គឺពួកគេនេះចង់មកថ្ងៃស្អែកនេះហ្នឹងណា ព្រោះឮថាបងនេះធ្វើការនៅផ្ទះតែថ្ងៃស្អែកហ្នឹងថ្ងៃសៅរ៍ណាបងត្រូវធ្វើការហើយជប់លៀងមិនកើតទៅគួរឲ្យស្ដាយទេណាមាត់នេះខានញ៉ាំស្រាឆ្ងាញ់មហូបឆ្ងាញ់យូរហើយពួកគេមកប្រកាសជាទិញមកមិនខានទេហើយតាមអីហ៎កុំឲ្យប៉ះពាល់ការងារបងឯងចាំអូនខប្រាប់គេវិញមិនទេជប់លៀងក៏បានដែរតែយើងជប់លៀងនៅក្រម បងធ្វើការបដាផឹកស៊ីបដាដីធ្វើការពី3ក្នុងពេលតែមួយផឹកស៊ីបដាធ្វើការបដាក៏មិនអីទេមែនអត់បើអញ្ចឹងឯងអូននឹងទេប្រាប់ពួកគេឲ្យទិញទឹកទិញកាក់មកឲ្យណាចឹងសម្រាប់ថាឲ្យពួកគេចេញកាក់ចេញទឹកហើយពួកយើងចេញចានចេញកែវចឹងបងទៅធ្វើការណា តែនៅនិយាយយូរទៀតតាមេឆាតមកគាត់សួរដេញដល់ជុំយៈឡើយហើយអង្គការមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីក្រុនផ្ដាសាយត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decoson ដែលគ្រូពេទ្យជឿទុកចិត្តអ៊ីណាជួយ បញ្ជានៅការវិវត្តទៅរកភាពចាស់និងទប់ស្កាត់នៅភាពជ្រាលជ្រៅ ដុយមៀលមានជីវជាតិច្រើនតម្លៃសមរម្យញ៉ាំដុយមៀលរាល់ថ្ងៃអូនធំធាត់ល្អក្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ S26 Go Progress ថ្មីអ្នកនឹង NCX យើងតែមួយ Tiger ដើមកំណើតពីប្រទេសសង្ហបុរីពេញនិយមទូទាំងពិភពលោក ដឹងតកប់ទៀតហើយមិនបាច់ទៅខ្វល់អីច្រើនទេសបាយអស់ដៃហ្មងអារម្មណ៍ធ្វើការបដ ாய் អើយធ្វើធ្វើឲ្យតែដល់ម៉ោងនេះ ការងារដូចគ្មានប្រញាប់អីផងបានប៉ុណ្ណាយកប៉ុណ្ណឹងទៅអឺ vậy á, bro đã đó vậy á vậy trời, ố ngọt rồi Ơ Trời vãi, bro bro to Ơ ừ. អូសម្លាប់វាសម្លាប់វាទៅលើកដាច់លើកដាច់លើកដាច់តោះឈៀម៉ែនហើយបងស្រាយគួរណាតបាយមកដាក់មួយពួកខ្ញុំមកកែវសិនមកដើម្បីឲ្យមានកម្លាំងខួរក្បាលហើយក៏ដូចជាទុកមុខឲ្យពួកខ្ញុំដែរពួកខ្ញុំខំក្រោកមកតាំងម៉ោង4ភ្លឺបង មកអញ្ចឹងចូលមួយប្រណីបងមួយផងអូខេក៏ទៅធ្វើការឲ្យបងសរាយមួយយ៉ាងដែរតើធ្វើការពីផ្ទះទៅគ្មានមេគ្មានកងណាមកត្រួតពិនិត្យទេបងសរាយចង់ធ្វើពេលណាក៏បានពិសេសទៀតធ្វើប្រើខប់ប្រើទៀតការងារតំណាក់ខ្ពស់ខ្ពស់ដូចប្តីបងនេះចាំបាច់អីទៅធ្វើការដល់កន្លែងនាំទៅហត់ហ៎ធ្វើការតែពីផ្ទះនេះយកទៅណាអស់ មិនមែនបុគ្គលិកអន់អន់ឬក៏អ្នកចោះការឋានអីពិបាកណាមែនទេបងបងស្រាយប្រហែលជាប្រធានធំហ្នឹងមែនទេមិនមានសិទ្ធិមកធ្វើការនៅផ្ទះអញ្ចឹងមែនទេបងមិនធំអីទេហើយក៏មិនឋានៈតូចអីដែរសំខាន់ណាតទៅមុខទៀតមេទុកចិត្តបុគ្គលិកឆ្នាំអាចមកធ្វើការនៅផ្ទះដូចបងអញ្ចឹងបុគ្គលិកណាធ្វើមិនដូចទេមិនចេះតែចង់បានបានដូចចិត្តទេណា យាយត្រូវហ៎បងតោះតោះឈៀជុលមួយហ៎បងឲ្យដាច់ហ្មងដាច់ដាច់ហ្មងវាយណានិយាយត្រូវហើយមនុស្សហ่ะមានសមត្ថភាពហ่ะក៏ម្យ៉ាងដែរប៉ុន្តែមនុស្សហ่ะមានបនវាសនាខ្ពស់ក៏ម្យ៉ាងដែរបងបងហ่ะប្រហែលជាមនុស្សមានបនខ្ពស់មើលទៅហ่ะមិនបានមកធ្វើការនៅផ្ទះអញ្ចឹងហ៎ចង់ដេកដេកចង់ធ្វើធ្វើ មែនទេបងមកស្រឡាញ់ឯកូន ផ្ទះបងនេះគ្មានកាមេរ៉ាឯណាទេតិចទៀតបងងើបទៅធ្វើការបើមេទេមកប្រាប់តែចូលបន្ទប់ទឹកផ្ទះដាច់ភ្លើងដាច់អ៊ីនធឺណិតទៅចាប់បាត់ហើយគាត់មិនទៅតាមដានយើងឯណាអូអ្នកឲ្យលុយឆ្លាក់ចឹងទៅណាឆ្លាក់ចឹងរហូតតែណែអើយណែប្រយ័ត្នគេតាមតាន់តែឯងនាំគ្នាមកផឹកស៊ីចឹងគេដេញក្បាលចោលទៅប្រយ័ត្នកាន់សមីដើរពេញទីក្រុងភ្នំពេញទៅណាអ៊ំលេងមកលបលបឆ្មាក់ពួកខ្ញុំចឹងហ្មង ម៉ាខ្ញុំមិនមែនអត់ធ្វើការណាធ្វើបដាផឹកបដាការក៏ធ្វើស្រាក៏ផឹកហើយម៉ែឯងក៏បារម្ភអីនេះចំណេញណាត្រូវអត់ណាមួយខ្ញុំជាបុគ្គលិកមហាត្រឹមត្រូវចិត្តមួយសតវត្សហើយម៉ាក់បើមានកំហុសក៏តិចដែរគ្មានណាគេតអូសដំណើរចាប់កំហុសខ្ញុំអីទេម៉ែឯងកុំភ័យពេកមើលម៉ែឯងទេ ឲ្យតែវាក្រាន់បើអញ្ចឹងទៅណាឲ្យក្រាន់បើអញ្ចឹងឲ្យហូតទៅប្រយ័ត្នទឹកភ្នែកបងស្រក់មិនមែនគ្មានបញ្ហាទៅម៉ាក់បងសារាយស្ទៀវរបស់គាត់ដែរតាវាយសិតទឹកភ្នែកបងស្រក់មិនមែនមានបញ្ហាឯណាអូនឯងឃើញម៉ាក់ក្មេកបងគាត់ចាស់អញ្ចឹងឯងប៉ុន្តែគាត់ស្ទៀវគាត់ស្ដាប់បទចម្រៀងវិញស្ទៀវជាងពួកឯងទៀតពួកឯងល្មមល្មមចាញ់គាត់ឯងតោះមកជា ដាច់មកបងកុំតែខ្វល់អីជាមួយគាត់ច្រើនពេកគាត់អីអីតែគាត់ទៅមកចូលមួយទៀតបងទៅធ្វើការមួយសិនណាតិចទៀតបងមកវិញចាតោះអត់សិនអូនអត់សិនប្តីបងទៅធ្វើការផ្លែតមកវិញនេះស្រាយើងនៅសល់ច្រើនណាណា មិនដែរជាងសវឹងតិចតិចណាស្រួលស្រួលឈៀងហ៎បងយកមីក្រូឲ្យឈៀងបាទតាណែដាក់មកអស់ដៃអូនមកផ្ទះបងម្ដងកុំខ្វល់អូនជ្រៀងឲ្យណានៃត្មងកំងបាត់អីចង់បានបាត់អីចុចខ្លួនឯងតោះ ស់ដៃក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿខ្ញុំជឿលើគ្រួក្បាលមួយនេះអាចស្រុំបានចូលមួយអើ ឃើញសបិនខ្ញុំទៅគេមិនដឹងព្រោះគេមិនបានខំប្រឹង សាងសូបិននឹងខ្ញុំទេ មើលមកខ្ញុំអន់មកមានអីដូចគេហេតុអ្វីខ្ញុំត្រូវជឿគេចាអឺមកយាយប្រពន្ធសម្លាញ់តាំងពីម្សិលមិញអត់តន់អស់ចិត្តទៀត ហ្នឹងហើយបងគឺនៅសល់ចំហាយហ្នឹងណាម្សិលមិញសបាយកប់សេរីហ្មងពួកនោះហាមិនត្រឹមតែទិញរបស់យើងញ៉ាំហ្វ្រីទេបកកែក៏ផ្លាញ់ធ្វើឲ្យយើងសបាយទៀតមិត្តភក្តិបែបនេះណាមាន1000នាក់ទៀតក៏បានដែរប៉ុន្មានហើយម្សិលមិញបើសិនជាបងបដិសេធមិនឲ្យពួកវាមកផឹកស៊ីហ្នឹងប្រកាសជាស្ដាយក្រោយស្លាប់ហើយតែចេះសំណាងបងនេះឆ្លាត ចេះលេខពេលវេលាធ្វើការផងផឹកស៊ីផងត្រូវហើយ ស្អីទេនេះសង្ស័យពួកអានឹងវារាយការស្អីចូលក្រុមទៀតហើយពួកអស់នោះនិយាយពីមាត់ដាច់ដេមាត់ខ្លះទៅមិនបានទេអីបងសាកបើកស្ដាប់មើលសិនមើលក្រែងលោមានដំណឹងល្អគេដំឡើងតំណែងដំឡើងប្រាក់ខែបងណាបើកស្ដាប់សិនទៅស្រីតណ្ណៃមកធ្វើពីម្សិលមិញណាខុសឈ្មោះតំណែងស្ទើរតែទាំងអង្គខុសអី សង្ស័យតែពួកអស់នឹងវារាយការអីទៀតដែរពួកអាហ្នឹងវាមានចេតនាឲ្យមេស្ដីឲ្យបងរហូតបងមិនថាកាទេមកទៀតនេះហិចនិយាយមកគាត់ធ្វើម៉េចអើបាយលើកសិនណាឡូវនេះសួរបងចាំមកជួបខ្ញុំនៅក្រុមហ៊ុនធៀបបាទបងមានការអីមែនបង បាទបងបាទខ្ញុំទៅដល់ហើយបងអង្គការមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីក្រុនផ្ដាសាយត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decoson ដែលគ្រូពេទ្យជឿទុកចិត្តអ៊ីណាជួយបញ្ជានៅការវិវត្តទៅរកភាពចាស់និងទប់ស្កាត់នៅភាពជ្រាលជ្រៅ ដុយមីលមានជីវជាតិច្រើនតម្លៃសមរម្យញ៉ាំដុយមីលរាល់ថ្ងៃអូនធំធាត់ល្អត្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ S26 Go Progress ថ្មីអ្នកនឹង NCX យើងតែមួយ Tiger ដើមកំណើតពីប្រទេសសង្ហបុរី ពេញនិយមទូទាំងពិភពលោក មិនដឹងជាស្អីទេពួកអស់នេះវារាយការចូលក្រុម Telegram ទៀតហ្នឹងបងមកថាទេមកបងហៅបងបញ្ញាប់ទៅក្រុមហ៊ុនឥឡូវមិនដឹងជាស្អីទេអាងតាតំណែងធំជាងឯងចង់ហៅមកក៏មកចង់ហៅទៅក៏ទៅអើយធុញអ្វីសួរថាទៅធ្វើអីក៏មិនប្រាប់ដែរក៏ប៉ុណ្្នឹងសោះរឹកម៉ែប្រធានផ្នែកប៉ុណ្្នឹងសោះ បនលោកតាលោកយាយអើយសុំជួយថែរក្សាកូនចៅនេះសុំឲ្យប្តីខ្ញុំនេះកុំឲ្យគេដេញចេញអីសាធុកសាធុកសាធុកហើយបងប្រធានខ្ញុំមកដល់ហើយបងមានការអីមែនបងនេះឯងចង់បំផ្លាញក្រុមហ៊ុនយើងមែនទេឆ្លើយត្រង់បងប្រធាន មិនក៏បងនិយាយអញ្ចឹងខ្ញុំមានចិត្តឯណាទៅបំផ្លាញក្រុមហ៊ុននោះបើរងថ្ងៃខ្ញុំបានប្រាក់ខែបានការងារពីក្រុមហ៊ុនដែរនឹងទៅរស់បានមកដល់សប្តាហ៍ថ្ងៃនេះនេះមកឲ្យខ្ញុំម្ដងមិនក៏ឲ្យធ្វើដូចណាអញ្ចឹងខ្ញុំខកអីបងប្រធានខ្ញុំអត់យល់ពីបងប្រធានពងនិយាយនេះនេះឯមើលមើលតើវាខុសឬត្រូវមុខតំណែងសរសេរមើលខុសប៉ាត់ណាប៉ាត់ណីឯខាងកណីវិញណា មើលអាយឯងឯងដឹងស្អីឯងឯងដឹងឯងមេធំទេមិនស្ដីខ្ញុំនេះថាខ្ញុំនេះធ្វើការមិនកើតស្រ័យនិយាយមើលថាមូលហេតុអីបានស្រ័យឯងនេះធ្វើការចាក់ដៃខ្លាំងមែនហ៎គឺគឺមកពីខ្ញុំមិនសូវស្រួលខ្លួនហើយអស់កម្លាំងទៀតហើយណាមួយ laptop របស់ខ្ញុំនេះដូចវា error មិនទេពេលខ្លះធ្វើការម្ដងម្ដងវា save auto ខ្លួនឯងខ្ញុំបិទសឹងតែមិនទាន់ ហើយណាមួយប្រហែលជាខ្ញុំមិនសូវចេះ IT ផងដឹងបងប្រធានបើអញ្ចឹងអីលើកនេះខ្ញុំអត់ដេញដោឯងស្រាយអាចបន្តធ្វើការបាន តែត្រូវមើលតែសុខភាពផងតែខ្ញុំឆ្ងល់នេះពេលដែលខ្ញុំឲ្យធ្វើការនៅក្រុមហ៊ុនណាដូចជាមិនដែលឃើញឈ្មោះអីទេដល់ពេលឲ្យធ្វើការនៅផ្ទះឈ្មោះនេះឈ្មោះនោះថៃ គឺគឺឲ្យខ្ញុំធ្វើមិនបងប្រធានបើចេះតែឈឺអញ្ចឹងរហូតអឺអីទេ មនុស្សយើងវាតែឈឺអញ្ចឹងហើយតែមើលថាសុខភាពផងមកមកចូលក្រោយបងមកចាំបងបរៀនពីរបៀបដោះស្រាយបញ្ហាកុំព្យូទ័រខ្លះៗមកបាទបងប្រធាន ជួនកាលការដោះស្រាយបញ្ហាកុំព្យូទ័រមិនដល់ចេះ IT ទេព្រោះថាបញ្ហាកុំព្យូទ័រវាគ្មានអីធំដុំទេចាំខ្ញុំបង្ហាញសារាយឯងហើយថ្ងៃក្រោយត្រូវចេះស្រាវជ្រាវមើលខ្លួនឯងផងលឺទេបាទបងប្រធានយើងដោះស្រាយតាមវិធីនេះហើយយើងរៀបចំវាទៅតាមអ្វីដែលមុខតំណែងហើយនឹងកណន័យឃើញទេ ឯងតែធ្វើស្អីហើយសរស្ដីឲ្យ កំហុសប៉ុណ្ណឹងសោះហ្នឹងកែរួចហើយចាំបាច់បោបាច់អីច្រើនដែរបងហឹកហឹកហឹកជាងលេងសុបាយអូយកុំខ្វល់គិតច្រើនបងបងអូយប្តីកំសែតពេញមើលរឿងកាងងារបើប៉ុណ្្នឹងសោះមកកំសែតអីច្រើន អស់រួមលេងជាមួយប្រពន្ធហ្នឹងមកសុបាយផឹកស៊ីការងារនឹងវាគង់ក៏បានសម្រេចទេតោះមែនណាបងបងអញនិយាយត្រូវមកកើតមកមកជាតិធៀតមកចានេះសុបាយខ្លាំងអូខេកុំកើតទុកពេកអូខេយើងចាប់លេងវាយឡើងហ្មងតោះណា ក្នុងឯមឡើងទេងាយមុនណាអេអូយអូនណាមានស្នាណាអូនបាយក្នុងអើយអូយសុបាយសុបាយអើយអាណាគេកំពុងតែសອບល្អផង Telegram អីមកទាំងព្រឹកការងារស្អីហ្នឹងអូ ដឹងក្រុមហ៊ុនស្អីមិនចង់ប្រើគេទាំងព្រឹកហ្នឹងហ្មងហ៎ប្រើគេស៊ីកម្លាំងនេះឈាមគេទាំងរស់ហ្មងស្រ័យខ្ញុំមានអារម្មណ៍ថាតារាឯងដូចមនុស្សសរោចឹងដល់ហើយការងារធ្វើមកលទ្ធផលគឺសរោលើកមុនណាខុសឈ្មោះតំណែងលើកនេះខុសទាំងឈ្មោះតំណែងហើយខុសទាំងតម្លៃទៀតឥឡូវតារាឯងចង់គិតមិនជាមួយក្រុមខ្ញុំអត់ដឹងត្រូវជួយបងអញមើល chứ នេះ ព្រោះអីខ្ញុំចេះតែជួយបងឯងនាំបងឯងសុបាយឯងប៉ុន្តែដល់ពេលមានរឿងចឹងនឹងជួយមិនទេបងមិនថាបងបាយមកបន្ទោសខ្ញុំម្នាក់ឯងមិនបានបងវិការបាត់គេថតឲ្យខ្ញុំច្បាស់ដែរហ្នឹងហើយម្ដងអ្នកលក់ផ្ញើមកម្ដងអ្នកទិញផ្ញើមកស្វល់ខុសគ្នាពេញតែហ្នឹងណាមួយខ្ញុំក៏បញ្ញាប់ការងារហើយខ្ញុំធ្វើហ្មងទៅ បងសាក់ឆាយជាមួយនឹងគេសិនណាបងកុំចេះតែបន្ទោសខ្ញុំម្នាក់ឯងបងជាអ្នកគ្រប់គ្រងកុំលំអៀងពេកបងគេធ្វើខុសហ្នឹងមកទម្លាក់ខុសលើខ្ញុំមិនកើតដោះស្រាយអញ្ចឹងឲ្យតែរួចខ្លួនសិនទៅប្រហែលពួកអាល្ងងអស់ហ្នឹងវាធ្វើខុសមែនពួកអានេះធ្វើការអាសាពេកអញ្ចឹងបានតែគេប្រើងាប់ចោលឯងមកគេងវិញអូន យកសបិនល្អតណាការងារអញ្ចឹងអញ្ចឹងមកចង់បន្ទោសបងមិនកើតមនុស្សបងមិនចេះទាល់ទេណាត្រូវហើយប្តីអូនគឺពូកែអញ្ចឹងហ្មងរឿងប៉ុណ្ណឹងគឺធ្វើងាយដូចបកចេញអញ្ចឹងតោះបងគេង កែរនឹកបន្ទោសហ៎ចាំមើលយើងរកតនឹកបន្ទោសវិញណាខលទៅក្រុមហ៊ុនបន្ទោសឲ្យហាមាត់លេងរួចហ្មងបាយសបាយប្តីផឹកឲ្យច្រើនច្រើនកុំខ្វល់ច្រើនពេកណាតោះឈាមមួយតោះយេសបាយសបាយ តាមពិតទៅបង ប្រឹងធ្វើការមិនហ៊ានឈប់ទេតាំងពីព្រឹកដល់ថ្ងៃឥឡូវអស់អារម្មណ៍ធ្វើការលីខឹងអាប្រធានផ្នែកម្នាក់នោះដល់វាមាន សិទ្ធអីមកថាឲ្យបងមែនតាទុំអីតាមេធំមិនហ៊ានថាឲ្យបងផងការងារបងធ្វើតែមួយព្រឹករួចរាល់ហើយតនេះបងផឹកស៊ីច្រៀងលយហ៎លយលយលយតាបាទអឺទីទៀតណាគេដេញអាប្រធានផ្នែកនឹងចោលហើយហើយតំណែងប្រធាននឹងធ្លាក់លើបងឯងមែនទេបងស្រ័យ Phần mẹ này bỏng thì tia đó bảy mà làm này nhá Chắc mà trường ọc ọc bộ dương bố mẹ bắt đấy Chẳng có info fan này Cho mình là sấy ai ta bong lan tầm này nhá Bong đang nhập thêm này mẹ đang trao môn kê mà Mẹ này đây Đang nhập bẹ bốn thai đang trao rồi bó đang đang kiếm tốc thơ sấy ấy Tao Tao Chia Chia Chia Ui, con lại bỏ mà mày chỉ một khẩu đáy គុណអេធុញអ្វីអឺប្រធានផ្នែកទេមកជាងកំត់បងនិយាយទូរស័ព្ទគាត់ផ្លែអត់អីបងបាយនិយាយសិនណាអាឡូនេះសួរបងហ្នឹងហើយសារ៉ៃមិនឲ្យការងារបាទបងបាទរលូនអស់ហើយបងឥឡូវខ្ញុំកំពុងធ្វើការបន្តអូខេបងទេទៅនេះគាត់តែចង់ប្រាប់ថាឲ្យសារ៉ៃហ្នឹង មកទទួលកិត្តិស័ក្តិនៅថ្ងៃស្អែកប៉ុន្មានអីបងខ្ញុំទទួលបានបានសរសើរបុគ្គលិកឆ្នាំមែនអីហ្នឹងហើយស្អែកកំភ្លេចណាសរាយបាទបងបាទអរគុណច្រើនបងតាក់ទីងនឹងនឹងណែបងបានលិខិតសរសើរបុគ្គលិកឆ្នាំហ្នឹងណាអូនអញ្ចឹងមកន័យថាបងឯងបានលិខិតសរសើរពីមេបងឯងមែនអូតោះយើងឈៀអឈៀ អង្គរមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីគ្រុនផ្ដាសាយត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decoson ដែលគ្រូពេទ្យជឿទុកចិត្តអ៊ីណាជួយបញ្ជានៅការវិវត្តទៅរកភាពចាស់និងទប់ស្កាត់នៅភាពជ្រីជ្រួញដោយមីលមានជីវជាតិច្រើនតម្លៃសមរម្យញ៉ាំដោយមីលរាល់ថ្ងៃអូនធំធាត់ល្អក្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ S 26 Go Progress ថ្មីអ្នកនឹង NCX យើងតែមួយ Tiger ដើមកំណើតពីប្រទេសសង្ហបុរីពេញនិយមទូទាំងពិភពលោកនៅបងខ្លាំងអញ្ចឹងធ្វើអីក៏បានលិខិតសរសើរអញ្ចឹង បាទវាសบายសบายតអូនដាច់ដាច់តោះមកដាក់ឲ្យគាត់ពីតោះតោះមកស្នេហ៍នេះបងពីតោះចាំបាយទុកអញសាំងបុគ្គលិកឆ្នាំពីមេបងឯងមែនបងនេះសារាយមានពាក្យអីចង់ដោះស្រាយជាមួយខ្ញុំទៀតទេដែលខ្ញុំរកឃើញផុសតាំងកំហុស file នេះណា គឺសារាយជាអ្នកធ្វើទាំងអស់មិនអាចទៅទោសខ្ញុំតែម្នាក់ចឹងបានទេលោកប្រធានគេបញ្ជូនតិននេះមកខ្ញុំខុសទៅបានជាខ្ញុំធ្វើខុសតាមនឹងដែរគេផ្ញើខុសឬក៏សារាយឯងធ្វើការផងផឹកស៊ីផងហើយស្វឹងផ្ញើតិនដៃខុសពីលោកប្រធានចង់និយាយវាអីនេះខ្ញុំអត់យល់ទេណា ឃើញច្បាស់ណាស់នៅមានពាក្យដោះសារទៀតណាខាងក្រុមហ៊ុនណាដល់ជួយលិខិតពីច្បាប់ដល់សារាយលិខិតទី1គឺជាលិខិតសរសើរដែលសារាយបានធ្វើការល្អកន្លងមកហើយក្រុមហ៊ុនយើងមិនបានផ្ដល់ជូន ហើយលិខិតមួយច្បាប់ទៀតគឺជាលិខិតបញ្ឈប់ការងារសារាយ ខាងក្រុមហ៊ុនណាបានបើកប្រាក់ខែពាក់កណ្ដាលទៅឲ្យក្នុងកងសារាយហើយហើយពាក់កណ្ដាលទៀតកាត់ថ្លៃសង ដែលសារាយបញ្ជូនតន័យខុសនេះសំណាងហើយណាដែលក្រុមហ៊ុនមកប្តឹងយកសារាយដាក់គុកបងមកថាកុំដេញខ្ញុំចេញអីណាខ្ញុំមិនអាចអត់ការងារធ្វើបានទេ បងខ្ញុំមានបន្ទុកច្រើនណាស់ ខ្ញុំត្រូវបងធនាគារត្រូវចិញ្ចឹមប្រពន្ធចិញ្ចឹមម្ដាយបងក៏មកឈប់ខ្ញុំអីណាបងយល់ដល់ខ្ញុំជាបុគ្គលិកឆ្នាំពីមុនខ្ញុំនឹងសន្យាថាធ្វើការឲ្យល្អឲ្យខ្លាំងជាងមុនណាណាបងណាឲ្យបងសុំទោសផងណាសារាយបងគ្មានសិទ្ធនឹងផ្ដល់ការងារឲ្យសារាយវិញទេការបញ្ឈប់នេះគឺបញ្ជាក់មកពីម្ចាស់ក្រុមហ៊ុនតែម្ដង មិនគ្មានសិទ្ធទេគឺបងមិនថាជាអ្នកអត់អានមេអាចបញ្ឈប់ខ្ញុំបងឯងចាំទុកណាគង់តែមានថ្ងៃខ្ញុំធ្វើស៊ីបងឯងវិញទេ លេងឈប់លេងដៃខែងបងទៅទទួលលិខិតសរសើរអីមិនក៏មកវិញឆោឡោលោឡាដល់ពួកខ្ញុំអញ្ចឹងគឺមកពីអូនហ្នឹងហើយនឹងពួកឯងនេះឥឡូវត្រូវគេដេញចោលនេះហ៎ថាម៉េចគេដេញមកឯងចោលមែនណាពីរអ្នកហ្នឹងណាទៅប្តីយើងនេះត្រូវគេដេញចោលមិនបានមកពួកយើងវិញក្រែងដល់ថ្ងៃនេះខ្ញុំខំដល់បាយសុបាយដល់ថ្ងៃមកផ្ទះពួកយើងទៀតដល់ ឯងដឹកខុសទៀតគឺមកពីពួកឯងហ្នឹងឆាប់ចេញពីផ្ទះយើងចេញទៅតែឆាប់ចេញទៅពីអ្នកហ្នឹងឥឡូវហ្នឹងយើងកងចេញឯង ជាប់អស់អលីងបទពិសោធន៍ជិត10ឆ្នាំ ពេលនេះត្រូវគេដេញចោលអស់យ៉ាងម៉េចឲ្យកូនប្រុសណានេះដូចមាត់ម៉ែនិយាយឲ្យមែនទេក្រែងខ្លួនបានណាហ៎អូយប៉ុន្តែកុំតែគិតច្រើនណារកការងារធ្វើទៅព្រោះអីផ្ទះនេះណាខ្ចីធនាគារមកច្រើនណាស់ណា ជពាក់គេសងគេមិនទាន់ហើយផងព្រោះយកលុយមកជួសជុលនោះអីឆាប់ទៅរកការងារធ្វើទៅកុំតកើទុកហឹមអីណាស់ដីចាំរកការងារថ្មីធ្វើទៀតណាវើយថយចេញមកពីណៃដែរនោះ បាទបងបាទបាទបងបើសិនជាគេត្រូវការពេលណាបងជួយប្រាប់ខ្ញុំផងណាខ្ញុំរងចាំបាទឥឡូវនេះខ្ញុំត្រូវការការងារណាបងបាទបាទអរគុណច្រើនបងសំដៅថាសារាយហួយនេះក្រុមហ៊ុនជើងមិនរើបុគ្គលិកទេចាសារាយរកកន្លែងផ្សេងសិនណា អើយធុញអើបអើយកន្លែងធ្វើការរាប់រយខ្ញុំម្នាក់មិនក៏មិនចូលធ្វើការអញ្ចឹង ញ៉ាំបាយមួយបងទាជានឹងសិនទៅ យើងទុកលុយបងធនាគារណែសម្រាប់ម៉ែស្អីក៏បានដែរឲ្យតែឯងដោះស្រាយបញ្ហាហើយទៅនឹងហើយជាមេរៀនជីវិតរបស់ឯងណាឯងត្រូវចាំទុកណាថ្ងៃក្រោយកុំធ្វេសប្រហែសអញ្ចឹងទៀតហើយយ៉ាងម៉េចហើយការងារបានធ្វើហើយនៅហ៎ឃើញតែដើរដាក់ CV គ្រប់កន្លែងនេះបានហើយនៅ មែនទេបងសារាយសមត្ថភាពប៉ុនបងដែរនេះតែដាក់ CV 2 300កន្លែងហ្នឹងនៅតែគ្មានអ្នកយកទៀតមិននឹកស្មានថាបងនេះអត់លឹកណាស់នឹងទៅដាក់ការងារនៅណាក៏មិនជាប់ដែរព្រោះឈ្មោះបងនៅក្នុងបញ្ជីខ្មៅក៏គេឃើញឈ្មោះឲ្យធ្លាក់បាត់ដែរមានតែតរការងារធ្វើសំសុកឲ្យកម្មករសំណង់ កម្មករសំណងស្អីស្អន់សុកអីហ្នឹងណាមានអីមិនល្អធ្វើសឹងតែប្តីគ្រាន់បើជាងនៅផ្ទះនេះអត់ប្រយោជន៍ ប្រាក់ខែច្រើនខ្ញុំធ្វើឲ្យបាត់បង់មួយរំពេចដោយសារតែការធ្វើប្រហែលរបស់ខ្ញុំមេឲ្យធ្វើការនៅផ្ទះបាយជាមិនខំទេបាយជាបន្លំយកពេលទៅធ្វើអីផ្សេងឥឡូវការងារល្អប្រាក់ខែច្រើនខ្ញុំធ្វើឲ្យបាត់អស់រត់ចោលខ្ញុំអញ្ចឹងបើខ្ញុំស្ដាយក្រោយនេះនេះជាមេរៀនហើយជាការចងចាំមួយដែលខ្ញុំត្រូវរៀនសូត្រអត់អាចភ្លេចបានទេ